ធម៌ដែលស្ដាប់ ដែលព្រះអង្គថាសុខសូសាំងលពតេបញ្ញាស្ដាប់ដោយល្អរមែងកើតបញ្ញាពាក្យហ្នឹងយើងលឺពាក្យដែលស្ដាប់ដោយល្អដល់ស្ដាប់គិតអញ្ចឹងដល់ស្ដាប់គិតថាវាត្រូវអត់ហ្នឹងហើយត្រូវអត់ដល់ស្ដាប់ទៅមានពេលខ្លះយើងងក់ក្បាលថាអាហ្នឹងត្រូវមានពេលខ្លះយើងក៏វាក្បាលអាហ្នឹងអត់ត្រូវអាហ្នឹងបានបានហៅថាស្ដាប់អញ្ចឹងមិនមែនដល់ស្អីក៏ អញ្ចឹងស្អីក៏អញ្ចឹងរហូតមិនមែនទេព្រោះចាស់ចាស់យើងគាត់ស្ដាប់ពីមុនមកគាត់អត់ចម្រើនបញ្ញាដោយសារជាធម៌ដែលគាត់មិនអាចតវ៉ាអញ្ចឹងណាលោកថាម៉េចគឺចង់រហូតនឹងហើយបើលោក ទេសមកឧទាហរណ៍ទៅតាមប៉ុនអញ្ចឹងទៅមើលកណាធ្វើប៉ុនអញ្ចឹងទៅទៀតក្រោយបានអីខ្លះអូលោកលើកទី1បាន រូបសម្បត្តិស្អាតទី2សម្លេងព្រោះទី3ទ្រង់ទ្រេល្អទី4ឆ្អឹងល្អគឺថ្មិញស្និទ្ធល្អនឹងគេរាប់អានច្រើនមានបរិវារច្រើនហើយស្លាប់ទៅទៅកើតសុគតិភពរឿងទាំងអស់ហ្នឹងយាយយាយក៏តវ៉ាអត់កើតទេព្រោះវាអត់មានអីវោះមិនដឹងបានអត់ថាទេក៏មិនកើតលោកថាកពីថាអញ្ចឹងហើយមែនអត់ ហ្នឹងហើយតវ៉ាក៏តវ៉ាមិនកើតបើតវ៉ាមួយលុបបើខ្ញុំឯងជឿទៅបើកពីមកដល់អញ្ចឹងវាជារឿងដែលលោកអត់ដល់ណាអញ្ចឹងហើយបានកឋិនទូបីធ្វើប្រមាណ100ឆ្នាំទៀតគាត់ចង់ដឹងតែអានិសងហ្នឹងហើយអានិសងតែប៉ុណ្ណឹងលោក ទេថាប៉ុណ្ណឹងមានអីត្រង់ត្រេល្អសុសន្ធានឹងសរូបតាសុសារតាហ្នឹងសំលេងវារស់ប៉ុណ្ណឹងឆ្នាំក្រោយទេហ្មងទៀតចង់ស្ដាប់អានិសងហ្នឹងទៀតវាមានឡើងឋានៈណាអត់ ដល់ពេលអាត្មាទៅសំដែងតាមកថាអាត្មាលើកថាបន្តិចអាត្មានិយាយធัวអប់រំអីធម្មតាគាត់ថាលោកនឹងមកទេសកថាអត់ព្រមនិយាយអានិសងកថាឃើញដល់ចឹងក៏អត់មានឡើងឋានៈទេហើយទៅមើលការងាររបស់ពពុទ្ធមើល45ព្រះវសាហ្នឹងព្រះអង្គទៅនិយាយរឿងហ្នឹងព្រះអង្គនិយាយតែម្ដងហ្នឹងហ្នឹងហើយរឿងកថាព្រះអង្គនិយាយតែម្ដងគាត់ក្រៅពីហ្នឹងអប់រំពីរឿងជីវិតហ្នឹងហើយឃើញទេប៉ុន្តែពេលយើង ស្ដាប់ធัวអត់ចេះព្រោះយើងកំណត់ យើងកំណត់ថាបើបនកតញ្ញូត្រូវនិយាយអានិសងកតញ្ញូ ពេលខ្លះនិយាយកតញ្ញូនឹងមិនបាននិយាយពីអាយល់ពីកតញ្ញូមិនទៀតគឺទៅនិយាយតែរឿងអានិសងរបស់វាហ្នឹងអាធ្វើមិននេះអត់សូវដឹងទេហ្នឹងអាធៀបពិតនៃកតញ្ញូស្អីគេហ្នឹងអត់ដឹងទេហ្នឹងទៅនិយាយដល់លទ្ធផលរបស់វាបើនិយាយបច្ច័យ4ត្រូវទេសពីបច្ច័យ4ទេស ធ្វើបិចោសេមាគឺត្រូវតែនិយាយអានិសង្ឃសេមាដូចអញ្ចឹងយូរយូរយូរយូរយូរយូរទៅ យើងស្ដាប់តែធម៌ពិធីពាក្យបរិញ្ញារបស់ពុទ្ធមែនទែនយើងអត់បាន ស្ដាប់លីងតាមបុត្រព្រោះថាភ្ជុំគឺត្រូវនិយាយតែរឿងប្រែតហ្នឹងហ្មងអញ្ចឹងបានអាថ្មខាងឲ្យកលឹះទៅមិនមែនឲ្យចោលទេប្រពៃណីយើងមានមិនមែនឲ្យចោលទេប៉ុន្តែគាត់ថាអឺយើងត្រូវឡើងថ្នាក់ផងដើម្បីឲ្យបានសេចក្តីចម្រើនណា ព្រោះយើងទោះជាតិមុខបានអីក៏យើងអត់ដឹងតែយើងត្រូវរស់មួយជាតិហ្នឹងហើយជាតិហ្នឹងមិនមែន20ឆ្នាំក្រោយគឺឥឡូវហ្នឹងទៀតដូចយើងកំពុងមានបញ្ហា stress បច្ចុប្បន្ននេះមិនមែនចាំ10ឆ្នាំទៀតបានឲ្យ release ទេគឺត្រូវដោះស្រាយឥឡូវហ្នឹងអញ្ចឹងបានធัวព្រះអង្គសំដែងក្នុងផតទេករតសោតព្រះអង្គទៅធัวរសេមរសាម ហើយយើងរងៃជួយចិត្តណាអាធัวរសេមរសាមហ្នឹង តែព្រះអង្គសម្ដែងថាអតីតកាលជាធួទៅកន្លង ទៅហើយហៅមិនក៏លែងមកដែរអានោះដូចមិញនៅផាកមិញហៅវាមកវិញមិនបាន មិនចឹងហៅមកវិញបានទេទៅហ្មងទៀតគឺរឿងផ្សេងដែរអាមិញហ្នឹងអត់មកវិញទេហ្នឹងហើយគ្រាន់តែទុកវាម្ដុំ ទៅគ្រាន់តែជាប្រវត្តិដែលយើងធ្លាប់ចឹងទៅអអានាគតជាធម៌មិនតាន់មកដល់ ចឹងមិនពាក្យហ្នឹងប្រើត្រូវពាក្យបល័យអតីតផែរកឡងអតីតហ្នឹងអតកន្តាមានន័យថាវាកឡងហើយអនាគតមកពីអ្នកបូកនឹង អាកតៈអាកតៈហ្នឹងប្រែថាមកហើយអ្នកហ្នឹងផ្លាស់ជាអអ្នកប្រែថាវាមិនតាន់មកអនាគតអនាគតមានន័យថាស្អីស្អីដែលវាមិនតាន់មកហ្នឹងហើយតែនឹងមកហៅថាអនាគតប៉ុន្តែអនាគតហ្នឹងព្រះអង្គសម្ដែងថា ជាធម៌មិនតាន់មក ដូច្នេះទាំងអតីតទាំងអនាគតមិនមែនក្នុងវិស័យរបស់យើងដោះស្រាយទេវិស័យរបស់យើងដោះស្រាយគឺស្អីដែលនៅបច្ចុប្បន្ននេះកំពុងឃើញកំពុងលឺកំពុងដឹងក្លិនដឹងរសដឹងផតថាពៈណាដូចយើងក្តៅឥឡូវហ្នឹងយើងត្រូវការទឹកឥឡូវហ្នឹងក្លៀនឥឡូវហ្នឹងត្រូវការមហូបឥឡូវហ្នឹងមិនក្លៀនឥឡូវចាំ10ឆ្នាំក្រោយចាំហូបទេហើយដល់អាត្មានិយាយទៅចេតថាអាត្មានឹង ផ្ទាន់ប៉ុន្តែយើងយើងគិតចារណាមើលយើងមែនទែនទៅមានចិត្តល្អច្រើនបើនិយាយពីធាតល្អរបស់ពុទ្ធបាសាខ្មែរយើងមានធាតល្អច្រើននិយាយពីការលះបង់ទាន ខ្មែរយើងធ្វើទានច្រើន តែផលសម្រាប់សង្គមក្តីសម្រាប់ខ្លួនឯងក្តីបានតិចហ្នឹងបានតិចឧទាហរណ៍បើគេយក100ទៅចូលវគ្គសិក្សាអីមួយក៏បានចំណេះច្រើនដែរ តែយើងជួបបនរងហើយបានតពួរឲ្យជាតិក្រោយឯងកើតជាតិណាណាសូមឲ្យមាន បញ្ញាដោយព្រះមហោសតធីមុះមុតដោយព្រះមោគលានឲ្យដូចវិសាខាឲ្យដូចនៅនេះដូចនៅនោះយ៉ាហេអីក៏ខ្លាំងជាងមនុស្សសម័យព្រះម៉េះមោគលានសង្សសំបារមីមកអសង្ខ័យបានអេតតកៈតែមួយហ្នឹងហើយឯងនឹងមិនដឹងស្អីផងឲ្យដូចមោគលានផងឲ្យដូចសរីមុតផងឲ្យដូចយើងយើងពិចារណាពាក្យហ្នឹងឡើងវិញ មានពេលខ្លះយើងសប្បាយចិត្តប៉ុន្តែប៉ុន្តែយើងយើងគិតអានឹងដូចខ្មែរនិយាយទាំងថាស្ដាប់ធម៌ដែលមានពេលខ្លះយើងអឺមានពេលខ្លះយើង no អានឹងមានន័យថាយើង work យើងយើងគំនិតរបស់ យើងយើងធ្វើការដែរមិនមែនតាមតែគេថាទេស្ដាប់ថ្មក៏ដោយព្រោះមានពេលខ្លះបើនិយាយពីអង្គធម៌ស្អីស្អីអានឹងថ្មច្បាស់ខ្លួនឯងហើយប៉ុន្តែនៅពេលដែលអាត្មានិយាយពីរឿងគ្រួសារអីมันប្រកាសថាត្រូវអី ព្រោះមានពេលខ្លះអាត្មាពិសោធន៍អត់ដល់ទេព្រោះមានពេលខ្លះវាអាចត្រូវដែរតែត្រូវក្នុងលក្ខណៈគ្រួសារផ្សេងតែมันអាចត្រូវនឹងលក្ខណៈគ្រួសារមួយទៀតទេហ្នឹងហើយអាហ្នឹងអាហ្នឹងដែលដែលពេលយើង ស្ដាប់និយាយកន្លែង yes គឺ yes កន្លែង no គឺ no កុំខ្លាចកុំខ្លាចនឹង say yes ឬ no ហ្នឹងហើយពួកមានពេលខ្លះបើយើងនិយាយតែពីរឿងអប់រំកូនដល់ប្រើធោះតិច មនុស្សខ្លះវាអត់សូវអត់សូវស៊ីទេអាខ្សែត្រជាក់ហ្នឹងដល់មានក្តៅខ្លះអីចឹងណាហ្នឹងដូចនិយាយទៅកាភាពស្មោះត្រង់គឺជាអំណាចមានពេលខ្លះស្មោះត្រង់ហ្នឹងក៏បាក់ដែរអញ្ចឹងបានអាសង្គមមែនតែនយ៉ាងណាអាត្មានិយាយអាត្មាគិតថាមិនត្រូវទាំងអស់ឯងព្រោះពិសោធន៍មិនគ្រប់ជ្រុងឯងទោះបីជាអាត្មាសឹកទៅកុហកវិញក៏មិនប្រកាសថាវាគ្រប់ជ្រុងដែរវាទៅផ្នែកណាមួយអញ្ចឹងបាន នៅក្នុង counseling អីมันនេះគេឲ្យយើងស្គាល់ពី culture ទៀតស្គាល់ពីជំនឿរបស់មនុស្សស្គាល់ពី opinion របស់មនុស្សផ្សេងផ្សេងគ្នាជួនកាលយើងនិយាយពាក្យហ្នឹងត្រូវសម្រាប់សហគមន៍យើងប៉ុន្តែយកទៅនិយាយសហគមន៍គេអត់ត្រូវហើយអត់ត្រូវដូចជាពិសេសឪពុកម្ដាយដែលធ្លាប់ពិបាកសម័យមុនមកហើយយកមកទូមានកូនឥឡូវអញ្ចឹងអត់ត្រូវទេអត់ត្រូវទេអត់ត្រូវ យើងយើងយើងលើកទាំងម៉ែពីមុនមកចេះចេះចេះចេះចេះកូនឯងអីណានេះកូនវាឆ្ងល់វាយើងថាកូនមិនស្ដាប់យើង ដល់កូនវាថាម៉ែមិនយល់ពីវាឃើញទេអញ្ចឹងបានបានពាក្យដែលដែលល្អហ្នឹងព្រះអង្គឲ្យនិយាយពាក្យពិត មានប្រយោជន៍ប្រកបដោយចិត្តអនុគ្រោះប៉ុន្តែពីទៀតណាមើលកាលមើលបុគ្គល សំខាន់ហ្នឹងហើយមើលកាលមើលបុគ្គលមិនមិនសឡឆ្ងាញ់នៅខេត្តមួយទៅឆ្ងាញ់នៅខេត្តផ្សេងទេអញ្ចឹងអាកន្លែងមើលការមើលបុគ្គលហ្នឹងព្រះអង្គអត់ recommend ថាយ៉ាងម៉េចទេស្រេចយើងមើលខ្លួនឯងតែបុគ្គលហ្នឹងគួរនិយាយរឿងអីនិយាយស្រួលស្រួលបែកមាត់ហ្នឹងហើយពួកកាលឧទាស្ដាប់ធោលេងខ្លួនឯងដំបង ស្ដាប់កាសហ្នឹងណា ស្ដាប់កាសស្ដាប់ស្ដាប់ចំកន្លែងល្អគេកំពុងដេកទៅកេះគេនេះកន្លែងនេះល្អអូរឿងបដ ாய் គេកំពុងដេកហ្នឹងហើយត្រូវហើយយើងមើលមើលសម័យពុទ្ធកាលមនុស្សច្រើនគេស្ដាប់ឲ្យកើតប្រយោជន៍បច្ចុប្បន្នពេលនោះឯងនឹងកំពុងកើទុក ស្ដាប់ទៅគិតចារណាទៅស្រាក់ទុក្ខ អាហ្នឹងឯងធម៌ដែលកើតទៅមានសំដែងទៅវាវាអានិសង្ឃដែលកើតពេលហ្នឹងពួកអានិសង្ឃស្ដាប់ធម៌5មានរឿងជាតិក្រោយណាយើងចូលលុយទេសនាថាកើតជាតិណាណាឲ្យមាន បញ្ញាថាអត់ទេ ពុទ្ធថាអានិសង្ឃកើតឥឡូវហ្នឹងចាទី1អានិសង្ឃទី1អសុតាំងសនាតិបានស្ដាប់នៅពាក្យល្អល្អដែលយើងមិនដែលឮណាពេលដែលយើងស្ដាប់យល់យល់ទៅដល់អូពាក្យនេះអត់ដែលឮ អេស្រាប់តែបានស្ដាប់អាស្ដាប់ពាក្យល្អដែលមិនដែលលឺហ្នឹងជាគុណប្រយោជន៍ទី1ឃើញទេទី2សុតាំងបរិយោតបេតេស្ដាប់ដំបូងមិនប្រកាសថាយល់ទេអញ្ចឹងស្ដាប់ទៀតស្ដាប់ហើយស្ដាប់ទៀតដូចបងនិយាយមកអញ្ចឹងស្ដាប់ហើយស្ដាប់ទៀតយល់អាហ្នឹងអានិសង្ឃទី2មិនជាតិក្រោយទេមិនទេទី3ដល់កាន់តយល់កាំងខាំងវិហនតិអស់សង្ស័យពីមុនស្មានតែចេះ ស្មានតែចោះ អស់សង្ស័យដល់ពេលអស់សង្ស័យអូតូមកវាកាត់អានិសងទី4ហៅថាទឹកថងឧជុងក្រោតេមានន័យថាគិតត្រូវតម្រង់ទឹកថត្រូវមានន័យថាការយល់ត្រូវដឹងច្បាស់ថាគួរធ្វើនេះមិនគួរធ្វើនេះពួកអស់សង្ស័យហើយដល់អស់សង្ស័យវាសម្រាប់ចិត្តបាននេះគួរធ្វើនេះ មិនគួរធ្វើមិនមែនចាំជាតិក្រោយណាដល់ពេលយើងធ្វើឲ្យវាត្រូវធ្វើឲ្យបានលទ្ធផលល្អ ចិត្តអ្នកស្ដាប់នឹងរមែងជ្រះថ្លាហៅថាចិត្តមស្សៈបសិទ្ធិចិត្តអ្នកជ្រះថ្លាអ្នកស្ដាប់នឹងរមែងជ្រះថ្លាសบายចិត្តសុខចិត្តបច្ចុប្បន្នហ្នឹងឯងប៉ុន្តែជាយូរមកហើយស្ដាប់ធ្វើឲ្យកើតបញ្ញាហ្នឹងមិនដែលគិតថាបញ្ញាកើតពេលស្ដាប់ទេជាតិក្រោយហ៎ហើយគាត់ថាមកមកស្ដាប់ធัวអប់រំចិត្តអីអភិធម្មអីខ្លះខ្លះជ្រៅហើយស្មានអាជាតិក្រោយរាក់ ឥឡូវយើងគិតមើលជាតិក្រោយរែកឲ្យជ្រៅជ្រៅរហូតដល់សម័យមិនចេញណាដឹងនៅណាផងហើយចិត្តតែសុបាយចិត្តជាមួយវាដែរណាអញ្ចឹងបានក្រមជាងមួយក្រមនោះក៏ធ្វើអាគារធ្វើសំណង់អីក្នុងវត្តអីចឹងអឺអាណានៅខាងក្រោមខាងក្រោមគាត់ធ្វើស្អាតបោកឲ្យស្អាតដល់កាន់តែខ្ពស់បន្តិច វាខុសពីអាគារលំនៅឋានរបស់គេអាគារវត្តច្រើនតែក្បាច់ពីក្រៅចេះនោះដូចចេះដីអីនោះអាខ្ពស់ខ្ពស់ហ្នឹងវិខ្លាយខ្លះក៏អត់សូវឲ្យធ្វើឲ្យនេះបានបានកូនជាងថាចុះអ៊ំឯងអាក្រោមមិនក៏ប្រើខ្ញុំឲ្យផ្ចិតផ្ចង់ម៉េចអាលើមិនក៏ឲ្យខ្ញុំឈិនឆៃអូយវាគ្មានអាណាទៅដាក់ទាឡើងមើលទេអាណាឆ្ងាយពីដៃបន្តិចគេប្រហែសហ៎ឃើញទេប្រហែសហ៎ អាណានៅចិត្តគេធ្វើដើម្បីកុំឲ្យមនុស្សចាប់កំហុសហើយដល់ឲ្យពូរាល់ថ្ងៃគឺឲ្យតែអាឆ្ងាយហ្នឹងឯងហើយដល់ពេលយើងរੋរឿងថាបើចង់ដឹងចាំងាប់សិនចាំមើលបានបានហើយចាំរੋរឿងហ្នឹងហើយតែបើជីវិតពិតមែនតើយើងទៅកំងអីគេយើងដាក់ កំងគេឧទាហរណ៍ថាគេឲ្យចាំ20នាទី គេយឺតតែ10នាទីក៏យើងអត់សប្បាយចិត្តដែរមែនទេតែអាពូឲ្យជាតិក្រោយចេះទៅសប្បាយមែនទេសប្បាយទេធ្លាប់សប្បាយទេគិតបន្តិចមើលអត់មានណាគេឆោតទេយើងហ្នឹងឯងឆោត